មានចំពោះអ្នកនៅតែដូចដែរតែអ្វីដែលកំពុងតែព្រួលប្រែគឺក្ដីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដងក្ដីស្រឡាញ់ខ្ញុំនៅ លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចូលមកខាងផ្សេងអត់បង្កើតក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នកនៅ នឹកដល់ខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុំខ្លួនឯងចោ ខំផ្សេងអត់មកកត់ក្តីស្រឡាញ់អើយគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងហុយរៀនឲ្យចេះបន្តិចក៏រៀនមិនចេះហ៎ម៉ែធ្វើអីនឹងគឺយកកាបូបរបាយនេះទៅបោះចោលនឹងអី ឬមួយក៏យកតែឲ្យប្អូនរបស់ឯងប្រើវិញតែយើងថាបើយករបស់ដែលឯងប្រើហើយយកតែឲ្យប្អូនឯងប្រើវិញនោះខ្លាចវាឆ្លងល្ងងអាចទេមានមនុស្សម្នាក់ជាទេវតាក៏បាន ជាអ្នកតាក៏បានជួយចុះប្រាសាទអង្គរឲ្យនៅមុខខ្ញុំបានអត់លោកតាលោកតាសូមឲ្យគួរក្បាលខ្ញុំឆ្លាតតែបន្តិចក៏បានអារម្មណ៍ចៅគឺបែបហ្នឹងហើយជាប់ច្បាប់បែបនេះអើយថានឹងឡើងទៅវាល មានអ្នកដែលល្ងងជាងអញដែរតាការដែលធ្វើឲ្យមនុស្សដែលយើងស្រឡាញ់មានក្តីស្វាគឺជាកាតព្វកិច្ចដែលបងស្រីមានចំពោះបងស្រីមិនចឹងឯងគ្រាន់តែកាតព្វកិច្ចព្រោះតែបងស្រឡាញ់ឯងហ្នឹងឯងក្តីស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែអីមកចៃបងមកចៃចាញ់តើនៅដល់ណាទៀតធ្វើមិនចាញ់តើ ចេញទៅចេញទៅចេញទៅចេញទៅចេញទៅបងឡែនមិនបានឈប់អញ្ចឹងបងឡែននេះចិត្តដល់ផ្ទះហើយណាហើយឬក៏បញ្ចាស់គេមករកកង់នៅឯផ្ទះហើយជួបពុកនឹងម៉ែបងឡែនបងឡែន បើបែបនេះមែនស្លាប់មិនខានទេនឹងឡែននៅនឹងឡែនអត់អត់អត់អត់អីទេណាគ្រាន់តែបងដប់អញមកពីឆ្ងាយបងហាត់ពេកអញ្ចឹងទុកឲ្យខ្ញុំដប់បងវិញម្ដងអើយមិនអីទេតែបងថាអញចោះដើរទៅណាមិនបាច់ជិះកង់ទេបើបងហត់បងអាចឈប់បន្តិចសិនបានតាទុកឲ្យខ្ញុំជាអ្នកដប់បងវិញខ្ញុំដប់បងរួចតា សន្យានៅបងណាមិនថាឃើញអីជប់អីត្រូវធ្វើមិនដឹង អ្នកណាសួរអីអ្នកណានិយាយអីក៏ត្រូវឆ្លើយថាមិនដឹងឯងចូលទេអត់ទេមិនសន្យាទេ សន្យាយ៉ាងម៉េចបានមិនដឹង ថារឿងហ្នឹងជារឿងអីផងតែពេលខ្លះមិនចាប់បាច់ដឹងទេថារឿងហ្នឹងគឺជារឿងអីនោះអ្វីដែលសំខាន់ឯងគ្រាន់តែដឹងថាបងធ្វើគ្រប់យ៉ាងដើម្បីឯងទៅបានហើយ ម៉ាលីនបងស្រឡាញ់ឯងបងធ្វើគ្រប់យ៉ាងដើម្បីឯងណា កើតមកកើតមកឲ្យអញនឹងម៉ែឯងនេះចិញ្ចឹមអស់ក្បាយអង្គអូចិត្តខ្លាំងណាស់ណោះចិត្តខ្លាំងណាស់ចិត្តខ្លាំងណាស់ខ្លាំងណាស់មីក្លែនមីកូនចង្រៃមីកូនលក់មុខថាក្រហើយឲ្យវាក្រទៅចុះតែនោមទៅថោកទៀតថោកមីកូនឯងនេះនាងឯងនេះនោមអញនឹងម៉ែឯងទៅថោកឲ្យទោះទៅបានមីកូនចង្រៃមីកូនបំបងបាយអញបៃនឹងឯង អញវាយនឹងឯងវាយនឹងឯងវាយនឹងឯងវាយវាយនឹងឯងវាយឲ្យទាល់តែរៀងវាយនឹងឯងឲ្យរៀងវាយនឹងឯងថ្ងៃក្រោយឈប់ទៅដូចរបស់របស់គេទៀតស្ដាប់បានទេហើយមីកូននេះហឺអញពិតជាមនុស្សដែលមិនចេះភ្ញាក់រលឹកមែនហើយឲ្យយើងនេះទៅសង្ឃឹមស្អីទៅហ៎បើអញជាកូនបង ប៉ុន្តែលក់មុខមាត់ម៉ែអើបែបនេះប៉ះម៉ាលីនឡើងលើផ្ទះកូនម៉ែម៉ែទៅរៀបបាយទៅខ្ញុំនិយាយជាមួយនឹងបងឡែបន្តិចសិនម៉ែ បង្លែងពីងកាលថាខ្ញុំចង់ទៅអង្គរវត្តហើយបើខ្ញុំចង់ទៅប៉ាត់មែនខ្ញុំក៏មិនទៅលួចរបស់គេធ្វើឲ្យម្ចាស់គេក្តៅក្រហាយដើម្បីចង់បានរបស់ដែលខ្លួនឯងចង់បាន ឬក៏ទៅដល់កន្លែងដែលខ្លួនចង់ទៅដែរបងឡែងធ្លាប់គិតទេថាខ្ញុំនឹងមានអារម្មណ៍ថាបងឡែងមហិមានៅក្នុងរឿងបែបនេះហើយបើបងឡែងគិតបែបហ្នឹងបងឡែងគិតខុសហើយខ្ញុំក៏មិនដែលគិតថាចង់បានអ្វីដែលខ្ញុំចង់បានដែរ ហើយខ្ញុំក៏មិនដែលមើលរំលងភាពត្រឹមត្រូវដែលបងឡានបានធ្វើដែរតែទោះបីជាបងធ្វើមិនត្រឹមត្រូវបែបនេះគឺធ្វើដើម្បីសម្រេចក្តីស្រមៃរបស់ឯងមែនទេមែនហើយហើយវាក៏ស័ក្តិសមនឹងមនុស្សស្រីដែលមិនដែលលើកមុខមាត់គ្រួសារដោយបងត្រូវតែទទួលបែបនេះ Thank you. ម៉ែវាអឺម៉ែវាធ្វើមហូបឆ្អិននៅ លើកមកកូនយើងវាឃ្លានហើយ ហើយឥឡូវឲ្យពុកវាចាំបន្តិចអឺចាំបន្តិចទៅណាកូនណាចាំបន្តិចទៀតទេម៉ែឯងយកមហូបមកហើយ ហើយថ្ងៃនេះម៉ែឯងណាធ្វើមហូប ដែលកូនឯងជួយចិត្តផងហឹមចាប់ពុក Mm-hmm. ចុះអាណាបងឡែនអូកុំទៅរកវាធ្វើស្អីបាយណាដាំសម្រាប់តែមនុស្សមានប្រយោជន៍មនុស្សអត់ប្រយោជន៍ដូចជាវានោះឲ្យវាទៅរកស៊ីខ្លួនឯងទៅព្រោះមានកដាំបាយឲ្យវាស៊ីរាល់ថ្ងៃហើយបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង លេខត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិតរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ចុះអាណាបងឡែនអូកុំទៅរកវាធ្វើស្អីបាយណាដាំសម្រាប់តែមនុស្សមានប្រយោជន៍ មនុស្សអត់ប្រយោជន៍ដូចជាវានោះឲ្យវាទៅរកស៊ីខ្លួនឯងទៅ ព្រោះមានកដាំបាយឲ្យវាស៊ីរាល់ថ្ងៃហើយ តែវាមិនចេះគិត មិនចេះជួយលើកដាក់គ្នាបែបនេះឲ្យវាអត់បាយម្ដងទៅចាំមើលវាយ៉ាងម៉េចកូនឯងបាច់ខ្វល់ ពីវាទេតែខ្ញុំថាហើយណែឯងនេះណាកូនក៏អញ្ចឹងដែរខំប្រឹងញ៉ាំបាយឲ្យច្រើនទៅ ហើយគិតតែពីខំរៀនទៅ ពុកម៉ែ គ្មានអីចែកឲ្យកូនទេ គឺមាន តែចំណេះប៉ុណ្ណឹងឯងកុំដូចមីក្មេងខ្លះនោះណាប្រាប់វារាល់ថ្ងៃឡើងសឹកមាត់ទៅហើយក៏នៅតែមិនចេះគិតទៀតឲ្យបាយវាស៊ីធ្វើអីវានាំទៅអង្គនឹងមិនថាអញ្ចឹងហ៎មែនទេ មកហើយមកហើយមកពុកវិញកូនលីនមកញ៉ាំបាយទៅកូនណែម៉ែវីចាប់បងអរគុណមកកូនមកញ៉ាំមកច្រើនទៅណាអរគុណម៉ែចាដើម្បីកុំឲ្យយប់កូនឃ្លានទៀតតោះញ៉ាំទៅញ៉ាំទៅកូន កវត្តហើយបើខ្ញុំចង់ទៅពិតមែនណាក៏មិនមែនចាំបាច់លួចរបស់គេធ្វើគេក្តៅក្រហាយដើម្បីចង់បានរបស់ដែលខ្លួនឯងចង់បានឬក៏ទៅដល់កន្លែងដែលខ្លួនឯងចង់ទៅដែរបងឡែនគិតទេថាខ្ញុំនឹងមានអារម្មណ៍ថាបងឡែនមហិមានៅក្នុងរឿងបែបនេះបើបងឡែនគិតបែបហ្នឹងបងឡែនគិតខុសហើយខ្ញុំមិនដែលគិតចង់បានអ្វីដែលខ្លួនឯងចង់បានហើយមើលរំលងភាពត្រឹមត្រូវដោយដែលបងឡែនបានធ្វើនោះទេ ហើយវាក៏ស័កសមដែលមនុស្សមិនដែលលើកមុខមាត់គ្រួសារដូចជា បងនេះត្រូវទទួលបែបនេះឲ្យខ្ញុំលាបឲ្យនេះអញឈប់ខឹងនឹងបងហើយ ជាមនុស្សស្រីត្រូវតែរឹងមាំត្រូវធ្វើជាមនុស្សល្អហើយត្រូវធ្វើជាគំរូដល់ប្អូន ហើយប្អូនក៏ត្រូវមានកាតព្វកិច្ចមើលថែបង នៅពេលដែលបងលំបាកតែធ្វើនេះមិនមែនមានន័យថាគ្រប់គ្រងរឿងការពីថ្ងៃមុននោះទេគ្រាន់តែអាណិត ហើយមិនចង់ឃើញស្នាមនៅលើខ្នងរបស់បងស្រីតែថ្ងៃក្រោយហើយក៏មិនចង់ឲ្យបងស្រីគិតថា ស្នាមនេះកាត់ឡើងមកពីនំប្អូនទៅដើរលេង នៅប្រាសាទទៅបានជាកាត់រឿងនេះឡើងហើយទាំងដែលប្អូនមិនបានហាមត់សុំអាម៉ាត់លីណាអឺលីនចូលមកដេកមកកូនយប់ហើយ ចាំម៉ែនេះបងចុកទៅវិញទេខ្ញុំលាបឲ្យរួចហើយហើយមកហូបខ្ញុំដាក់នៅក្នុងធុងក បងយកហូបហើយហើយលេបថ្នាំហើយបងគេងទៅណាខ្ញុំទៅមើលមេរៀនសិនខ្ញុំគ្មានពេលនៅកំសត់ជាមួយនឹងបងទេ វាយកលុយទៅណាម៉ែម៉ែមិនទាន់ត្រត្រីទេម៉ែលុយលុយលោកនំណៃណាយើងចាំបានថាឯងមិនទាន់ឲ្យលុយយើងទេកុំគិតមុខយើងណាទាំងលុយដាំទាំងលុយចំណេញណៃណាឆាប់យកមកអូនេះឯងកំប្រាប់យើងថា មិនត្រឹមតែលួចកង់អ្នកជិតខាងទេតែឯងនេះថែមទាំងមានដៃមានជើងលួចលុយរបស់ម៉ែឯងទៀតហ៎ហ៎លុយខ្លាំងប្រាប់ភ្លាមមកអត់ទេលុយនៅណាម៉ែលុយណាលុយខ្ញុំធ្វើជ្រក់បាត់ហើយម៉ែស្អីហ៎ហ៎ជ្រក់បាត់អញ្ចឹងហ៎ហ៎នេះហើយមិនក៏វាមិនជ្រុះទាំងថងហ៎មិនមិនមិនបានជាបាត់តលុយអញចង់កុហកយើងផងហ៎មីខ្លាំងនេះអញហ៊ានកុហកអញផងហ៎ហ៊ានកុហកយើងហ៎ហ៎មីខ្លាំង មីកូនចង្រៃស្អីគេហើយប្រែមិនតាន់បាន5ឆ្នាំផងដាច់គ្រូថៃអនេះចង់ធ្វើទុកចង់បែកគ្នាមែនទេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិតរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ស្អីគេហើយប្រាំមិនតាន់បាន5ឆ្នាំផងដាច់គ្រូថៃអ្ហ៎ នេះចង់ធ្វើទុកចង់បែកគ្នាមែនទេម៉ែមិនដឹងជាជួយបានឬក៏អត់ទេរៀនវិញល្អជាងព្រោះបើនៅតែពិបាកចិត្តបែបនេះក៏គ្មានអីចំណេញមកវិញដែរខាត់តែអារម្មណ៍រៀនក៏អត់ចូល Thank you. Uh-huh. មិនដែរអូនសម្លឹងមើលចិត្ត2ម៉ោងហើយនេះសម្រាប់ចិត្តថាស្រឡាញ់មួយណាដែរសុំទោសផងណាបងព្រោះថាខ្ញុំនេះមិនសូវប្រកាសចិត្តមិនដឹងថា គួរតែញមួយណាព្រោះវាស្អាតស្អាតទាំងអស់ណាបងអឺអូនទិញសម្រាប់ខ្លួនឯងឬក៏ទិញឲ្យអ្នកណាគឺទិញឲ្យប្អូនស្រីអោះនេះម៉ូតនេះណា គឺលក់ដាច់ជាងគេហឹម ស្អាតមែនតាបង ហើយកាបូបនេះថ្លៃប៉ុន្មាន ដែរបង40000រៀលអូនចាថាម៉េច40000រៀលចា40000រៀលវាមិនថ្លៃទេអូនបើប្រៀបធៀបនឹងគុណភាពវាលុយប៉ុណ្ណឹងយកទៅចាយតែមួយផ្លែតគឺអស់ទៅហើយ អូនឯងកុំសួញសាញ់ច្រើនអីមែនហើយបងចាយតែមួយផ្លែតក៏អស់ហើយ ងខ្ញុំមករស់សឹងតែមួយខែមិនដឹងថាបានលុយប៉ុណ្ណឹងឬអត់ផងចឹងមិនដែរអូនយកឬក៏មិនយកបានមិនយកទេមកបងយកទុកវិញអើយអើយបងចុះថ្លែងតិចទៅណាបងណាខ្ញុំគ្មានរបបបែបនេះមិនសូវមានលុយច្រើននោះទេបើគ្មានលុយទេ មិនក៏មិនព្រមទៅកន្លែងផ្សេងទៅហេតុអីក៏ចេះតែចូលមកគោគេបែបនេះនេះព្រឹកណាបងអូន មកគោគេហើយទៅវិញបាត់បងនឹងលក់មិនដាច់ពេញមួយថ្ងៃអ្នកណាជាអ្នកសងបងហ៎ណាបងណាចុះថ្លៃតិចតើណាបងណាណាបងខ្ញុំសូមបបងណាបងណាណាបងណាណាបងណា អញបាត់ភ្នែកសិនទេមិនយល់ទេបងនេះកំពុងចង់លេងអីហ្នឹងអូយអញជឿបងម្ដងទៅណាហើយជឿក៏បានដែរឆាប់ចប់ ឯងស្រឡាញ់ទេស្អាតខ្លាំងណាស់ស្អាតខ្លាំងណាស់បងតែងមកពីណាដែរគេតែងនៅផ្សារម្ដុំដែល បងលក់នំរាល់ថ្ងៃណាថ្នេស្អាតបែបនេះប្រកាសជាថ្លៃណាស់ហើយហើយមួយប្រមាណដែរបងបានលុយមកពីណាហាបងឡែន ចឹងបើយើងកាត់មកមានខួរក្បាលដូចគេតែប្រើប្រាស់ខួរក្បាលគ្មានបានប្រសិទ្ធភាពដូចគេយើងគួរតែប្រើរបស់ណាដែលមានប្រយោជន៍សម្រាប់ប្រយោជន៍ដល់មនុស្សដែលយើងស្រឡាញ់ចាត់ទុកថានេះគឺជាកាដូដែលបងអាចរកឯងបាននៅពេលដែលឯងប្រឡងជាប់បាក់ដប់ទៅចោះទោះបីជាបងត្រូវលះបង់របស់ខ្លះដើម្បីបានវាឲ្យឯងក៏ដោយ ណែខោអាវប៉ុណ្ណឹងឯងចង់បោកដល់រជ្ជកាលណាបានហើយហ៎ឲ្យបោកមួយថ្ងៃហើយនៅលើកដៃចោះឡើងនៅនឹងហើយហាញ់កាត់បានហើយចិត្តរួចហាញ់តាមីងណែគិតថាយើងនេះខ្វាក់ភ្នែកមែនហ៎ដែលមើលមិនឃើញថាហើយឬក៏មិនហើយនោះហើយមាត់នេះដែលតជាមួយនឹងយើងហ្នឹងចង់បានលុយអត់អូ រីអ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ខ្ញុំធ្លាប់មានចំពោះអ្នកនៅតែអូយមីងមីងធ្វើអីហ្នឹងស្អីហ៎ ធ្វើដូចជាមិនដែលស្គាល់សាប៊ូហើយនឹងកាអាយណែនាងនេះហ่ะគឺជាកន្លែងបោកខោអាវមិនមែនជាកន្លែងវិឡាទេវើយហើយនាងឯងក៏មិនជាពនាងតូចស្អីមកពីណាដែរសំនាងជួយធ្វើចរិតនឹងឲ្យវាតាមទឹកលុយផងទៅក្រឲ្យដឹងក្រឲ្យចេះដាក់ខ្លួនផងទៅហើយឆាប់បោកឲ្យស្រុតស្រុតទៅ កំនៅរំអួយនឹងនោះហឹម ទៀតមិនស្រួលបន្តិចមើលនេះក្បាលមនុស្សណាខ្ញុំសុំទៅផងបើសិនជាខ្លាំងអាចប្រាប់ខ្ញុំតាមសម្រួលក៏បានដែរនេះចង់ថាខ្ញុំមាត់អាក្រក់ស៊ីឈ្នួលគេទេសំដីអីក៏លុយម៉េចអត់ទេបង ខ្ញុំគ្រាន់តែស្មានមិនដឹងព្រោះថាភ្នៀវខ្លះគេក៏ចង់បានដៃធ្ងន់ហើយភ្នៀវខ្លះគេក៏ចង់បានដៃស្រាលតែបានហើយកុំរអ៊ូច្រើនគៀបឲ្យវាលឿនលឿនទៅបើរលាកស្បែកក្បាលយើងណា ខ្ញុំថានាងគ្មានលុយទិញថ្នាំឲ្យយើងទេមើលសម្បល់ចោះអូយណែគៀបឲ្យស្រាលដៃបន្តិចទៅប្របើកស្បែកក្បាលខ្ញុំអស់ហើយចាបងចៃ ម៉ាលីននេះជាផ្លូវទៅផ្ទះឯងអញដើរឡើងទម្លាប់រាល់ថ្ងៃហើយគ្រាន់តែខកគ្នាមួយភ្លឺមួយងងឹតបែបនេះតាទៅណាអូនស្រីទៅណាមកណាវាជារឿងរបស់យើងគ្មានអីពាក់ព័ន្ធនឹងពួកឯងទេឆាប់ចេញទៅ ទៅណាកុំទន់ទៅណាមកឡើងកំដងដងត្រូវចិត្តយើងណាឡើយអញក៏ត្រូវចិត្តដែរវិញស្អាត ហើយក៏ឆ្នះឆ្នាបែបនេះឆ្ងល់ណាស់ហ៊ានដើរម្នាក់ឯងបែបនេះមិនខ្លាចខ្មោចលងទៀតអូនស្រី វាមិនគួរឲ្យខ្លាចដោយមនុស្សមួយចំនួននោះទេ ចាញ់តាជាងត្រូវទៅផ្ទះឈប់សិនឈប់សិនទៅផ្ទះហ៎អូនស្រីកុំបញ្ញាពេកលេងដេញចាប់គ្នាសិនទៅចាំបងជូនទៅផ្ទះនៅនេះស្ងៀមចង់រឿចង់ណាស្រីចង្រៃហ៊ានផ្ទះយើងផងអីហ៎ នេះដៃខ្លាំងដៃហ៎ចាំមើលខ្លាំងប៉ុណ្ណាទៀតជួយផងតែចាចាំស្រែកជួយផងមានអាណាមកជួយនាងឯងបានទេអើយជួយផងនេះពួកឯងធ្វើអីហ្នឹងកុំចេះដឹងរឿងគេកុំចេះដឹងណានេះស្ងៀមទៅនាងឯងខ្លាំងហើយធៀបជាងយើងហ៎ មិនបាច់ស្រែកទេមានអាណាមកជួយនាងឯងបានទេជួយប្រាប់ឯងទេលេងមិនបាច់ស្រែកទេស្រែកឲ្យបាច់កំពុងកកកមានអាណាមកជួយនាងឯងដែរអូយម៉ាឡេនម៉ាឡេនលេងលេងបងចេះមនុស្សចង់ស្រែកវិញម៉ាឡេន អើយកុំឲ្យវារួចចាប់វាជក់ទៅនេះកន្លែងមួយដែរវិញចាប់អីទាំងឡានាងឯងយកខ្លួនមករងផងឯងជួយគេជើងនឹងបំពេញបំណងតែនាងឯងចិត្តល្អជួយគេណែស៊ីទៅលែងស្អីអូនឯងចាប់នាងឯងធ្វើស្អីលឺទេណែស៊ីទៅណែស៊ីទៅមិនបាច់ស្រ័យទេអូ

មានតបងនេះហើយដែលជាអ្នកជួយអូនឲ្យឡើងឋានសួគ៌ បែងតែមិនចេះចូលពីប្រឡប់ភ្លើតែខ្លួនឯងនេះឲ្យប្រុសរំលោភហើយតែបន្ទោប្រុសហេហាមីកូនល្ងងបានហើយកុំចូលមកចិត្តបងបងប្រឡាក់ពណ៌រកលុយអញគិតថាស្រួលឬក៏ពិបាកខ្ញុំមិនឃើញថាស្រួលត្រង់ណាទេ តែខ្ញុំពិតជាត្រូវការលុយចាំបាច់ពិតមែនចាំបាច់ដល់ថ្នាក់ហ៊ានដែរទេ នេះប្រហែលជាដល់ពេលដែលខ្ញុំត្រូវបំពេញបន្ថែមកាតព្វកិច្ចជាបងដើម្បីបំពេញក្តីសម័យរបស់ខ្លួនឯងហើយអារម្មណ៍បែបនេះអ្នកណាខ្លះធ្លាប់ជួបនៅលើក្រែដែលមាន មនុស្សប្រុសម្នាក់មនុស្សស្រីម្នាក់នេះជាបងឡែនជាបងស្រីរបស់ខ្ញុំមែនទេក្តីសុខនៅ ដងក៏មិនជួពេលថ្ងៃត្រូវរំកិញពីរឿងអាក្រក់រហូតដល់ពេលយប់ឡើងក៏ជួនឹងសុបិនអើក្រំមិនចេះចង់